ហើយបើសិនជាស្ដាប់តាមណែលោកគ្រូមកពីកំពង់ស្ពឺគាត់ថាមាន ពេលខ្លះហ្នឹងគឺថាគ្រូបង្រៀនរបស់យើងហ្នឹងគឺយកកូនយកទៅចូលងរឹងក្រោមដើមឈើចឹងទេចំណុចនេះគឺជា ចំណុចដែលយើងត្រូវគិតត្រូវវិនិយោគបន្ថែមទៀតទៅលើការកសាងអាគារសិក្សា និងការកសាងផ្ទះគ្រូបង្រៀន ធ្វើយ៉ាងដូចនេះយើងមានផ្ទះមុខនេះគ្រូបង្រៀនយើងបញ្ជូនទៅគឺយើងគឺយើងទាញបានណែគ្រូយើងមានផ្ទះស្នាក់នៅហើយបើសិនខេតណាឆ្លាតស្រុកឬឃុំណាឆ្លាតគឺប្រឹងប្រែងធ្វើអាហ្នឹងគឺបើចង់បានគ្រូល្អគ្រូប្រកែក ត្រូវមានផ្ទះឲ្យគ្រូនៅ អានឹងទាញបានគ្រូប៉កែទាញបានគ្រូប៉កែអានឹងបើសិនជាខ្ញុំធ្វើជាមេឃុំណាប្រសិនទេព្រោះឥឡូវគេលេងឲ្យធ្វើមេឃុំហើយប៉ុន្តែចង់សាកដែរនៅពេលណាមួយ ចាំបោះឆ្នោត នៅ ឆ្នាំ2000ប្រហែល2000 2027 2027គិតឈរមិនឃុំហ្មងគិតគិតទៅឈរមិនឃុំនៅកន្លែងណាមួយសារលបងធ្វើមិនឃុំប្រហែលខែមើលណោះហើយចាំលាចេញមែនទៅឈរឈ្មោះមិនឃុំហ្មងណាហេអាហ្នឹងក្នុងករណីដែលខ្ញុំលៀលែងទេណាបើក្នុងករណីដែលមិនតាន់លៀលែងអាហ្នឹងគឺតែងតាំងមិនមែននេះទេ ខ្ញុំអត់មានទឹកតែងតាំងមេឃុំទេព្រោះមេឃុំតែងតាំងដោយការបោះឆ្នោតដោយការបោះឆ្នោតប៉ុន្តែខ្ញុំក៏ចង់សាកល្បងដែរនៅពេលណាដែលខ្ញុំចាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីជាលទ្ធភាពមួយដែលខ្ញុំអាចទៅឈួរឈ្មោះធ្វើមេឃុំសាកល្បង4 5ខែមើលនៅជាមួយនឹងមេឃុំដើម្បីមើលស្មានគេធ្វើការអាម៉េចស្អីគេធ្វើការអាម៉េចហើយមានរឿងពាក្យបណ្ដឹងយ៉ាងម៉េច អាតោះគ្នាប្រពន្ធប្តីចូលការ៉ាអូខេកុំមកផ្ដឹកមេឃុំមកមេឃុំមេឃុំរបស់យើង កាលពីដើមនេះគឺថាមេឃុំរបស់យើងធ្វើគ្រប់រឿងបើយោងទៅលើអ្វីដែលខ្ញុំ ចុះទៅមូលដ្ឋានចំណានទស្សវត្ស80ហ្នឹងមេឃុំធ្វើគ្រប់រឿងទាំងអស់រហូតដល់ប្រពន្ធជេរនោះបើចេះអាហ្នឹងវាក៏ ជារឿងមួយដែលត្រូវដកពិសោធន៍ដែរកាលពីសម័យនោះតែឥឡូវវាមិនមានអញ្ចឹងទេគឺចវាយស្រុកចុះទៅក៏ទៅផ្ទះមេឃុំអដល់ទៅមន្ទីរកសិកម្មរបស់ខេត្តចុះទៅក៏ទៅផ្ទះមេឃុំមន្ទីរណាចុះទៅក៏ទៅផ្ទះមេឃុំ ហើយមេឃុំ គឺគិតតែពីរឿងរកាប់មន់កាប់អីឲ្យស៊ីរហូតដល់អាអ្នកដែលទៅវាអត់ចិត្តវាអត់ចិត្តស៊ីហើយគឺសូម្បីតែលុយកាក់បន្តិចបន្តួចហើយដឹងថាគ្នានោះវាវាលំបាកយ៉ាងម៉េចធ្វើមេឃុំខ្លះប្រពន្ធជេរបណ្ដោយជប់ធ្វើមេឃុំអញ្ចឹងបានតារំលឹកទៅ រំលឹកចំពោះមន្ត្រីរបស់យើងដែលចុះទៅមូលដ្ឋានកុំឲ្យមូលដ្ឋានប្រើពាក្យកាលពីមុនយើងមូលដ្ឋានតាមម៉េចទេខាងលើចុះទៅមូលដ្ឋានប៉ាវដល់មូលដ្ឋានឡើងមកមូលដ្ឋានប៉ាវថ្នាក់លើទៀតរឿងហ្នឹងចង់បានថាឬមានរឿងច្រើនណាស់អាហ្នឹងដល់ទៅពេលថ្ងៃណាដែលខ្ញុំឈប់ធ្វើណែនយោរដ្ឋមន្ត្រីទៅ គេហៅខ្ញុំទៅប្រាប់ សួរពីបទពិសោធន៍ខ្ញុំដាក់ឲ្យគេសួរហ្មងនៅបទពិសោធន៍អីខ្លះកើតពីមុនហ្នឹងកើតឡើងដែលលោកខ្លួនឯងជួបប្រទេស អស់ក្តីកង្វល់របស់កសិករទៀតហើយអំពីទីផ្សារកសិកម្មយើងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជាដំបូងគេនៅកម្ពុជាសូមជម្រាបជូនដំណឹងដល់ប្រជាកសិករតាមបណ្ដាសហគមន៍កសិកម្មទាំងអស់មេត្តាជ្រាបថាមជ្ឈមណ្ឌលយើងខ្ញុំសូមប្រកាសទទួលទិញបន្លែផ្លែឈើនិងត្រីសាច់ពីកសិករក្នុងមួយថ្ងៃចំនួន500តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅទីផ្សារអន្តរជាតិជាងនេះទៅទៀតមជ្ឈមណ្ឌលមានតូបជួលសម្រាប់លក់កសិផលបោះដុំនិងមានចំណតធំទូលាយសម្រាប់អតិថិជនមកពីបណ្ដាខេត្តអាស័យដ្ឋានមជ្ឈមណ្ឌលផ្លូវវែងស្រី រីភូមិត្រពាំងថ្លឹងសង្កាត់ចំចៅមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញទូរស័ព្ទទំនាក់ទំនង070 8012 071 77 77 212 092 8012